ហើយវាមានរឿងស្អីទៀតហើយម៉ែឃ្លានបាយគាត់ទីពិសាប់ឯងម្ដងទៀតទៅតែអស់មកថាមិញនឹងសោះឥឡូវគាត់ទាប្រសាទៀតហើយឥឡូវនេះគាត់ស្រែកទាទាមិនឈប់សោះបានគ្រាន់តែបាយមួយចានសោះមិនក៏មិនយកឲ្យគាត់តើទៅយកបាយមកចាកុំឲ្យគាត់នេះបកាយឃ្លានទៀតឲ្យសោះ នេះចា៎ឃ្លានណោះខ្ញុំរាល់ថ្ងៃនេះខ្ញុំធុញនឹងរឹកពីយាយឯងខ្លាំងណាស់ចង់បាននេះចង់បាននោះមិនចេះចប់មិនចេះហើយស៊ីទេនេះម៉ែចាំងជាងវ័យគ្រូតែរាល់ថ្ងៃខំគ្មានសម ម៉ែសុខភាពគាត់មុរិយានេះចាំមិនទៅឲ្យអូនព្រោះគាត់មុរិយានេះមើលទៅ ដូចជាមិនសូវមានកម្លាំងសោះហើយគ្មានចឹងមិនទេ គឺដូចតែមុននឹងឯងឯងក៏ដឹង ថាជំងឺចាស់គឺវាតែប៉ុណ្ណឹងគាត់ចង់ទៅវត្តគាត់ទៀតទៅរហូត ប្រាប់ថាកំអាលតន់ទៅចាំរៀងស្រួលតិចចាំទៅមិនដឹងជាយ៉ាងម៉េចទេ នៅសុកសុក ថ្ងៃមុនដើរទៅសំសិលរអិលជើងដួលប៉ះនឹងប្រកូលភ្លើងនៅមុខផ្ទះហើយម៉ែម៉ែឲ្យនៅសុខស្រួលមួយកន្លែងក៏ពិបាកដែរនិយាយផ្សាទៅអើអើវី ឮថាបងសែនគាត់ចង់យកម៉ែតនីជាមួយមែននេះខ្ញុំថាចាំឲ្យគាត់ស្រួលបន្តិចទៅរួចហើយចាំជូនគាត់ទៅ បងសែនមកក៏អញ្ចឹងទៀតបាទដឹងថាម៉ែគាត់អញ្ចឹងទៅហើយណាក៏ប្រញាប់លូប្រញាប់អត់មានដឹងធម្មតាចាស់អីតិចសោះបានអញ្ចឹងក៏មិនយ៉ាងដែរគេខាងនោះណាមានអ្នកបំរើនឹងជួយមើលមិនសូវដូចឯងនេះ ដូចយើងរវល់ធ្វើស្រែធ្វើចំការហើយសັດធាតផង នឹងដើរអត់ពាក់ស្បែកជើងនេះអូយអឺហើយចុះសឹកតែផងម្លងផ្ទះអញ្ចឹងទេម៉ែជើងស្អាតទេកូនអាវ៉ាទេដឹងហើយបើខ្ញុំឃើញម៉ែឯងហ្នឹងឡើងមកមិញហ្នឹងឯងហើយលោកឯងលោក បានតែពីរអ្នកទៀតណាខ្ញុំប្រហែលជាឈួតមុនម៉ែឯងទៀត ម៉ែអើយហើយថៃម៉ែអញបាត់ជាដាជើងទៅទេខ្ញុំឆ្ងល់ដល់ហើយនេះទៅរកព្រៃនៅមិនចេះស្ងៀមរពើឲ្យដូចក្មេងមួយឆ្នាំអញ្ចឹងអូយតាំងទ្រូងណាស់លោកឲ្យលោកសាណាម៉ែសំលុយបានហើយណែ ម៉ែគិតថាចង់ទៅអាមេរិកលេអាសងម្ដង បែកវាយូរហើយណាកូន មិនដឹងថាកូននៅវាសុខទុកយ៉ាងម៉េចទេហើយបងសុងគាត់ខូច4ឆ្នាំហើយម៉ែអើយគាត់ស្លាប់អត់ហើយទេ អាសងវាមិនទាន់ស្លាប់ទេម្សិលមិញនឹងវាទិញកាទៀវយកមកឲ្យម៉ែនេះហើយវាសាច់ដាក់ម៉ែទៀតណា វាថាចង់យកម៉ែនឹងទៅលេងវាដែរតែម៉ែនេះវាទៅមិនរួចហើយអូយអូយម៉ែកណាស់អីហ្នឹងម៉ែបោះកណាស់អីហ្នឹងហើយថៃបានជាគប់ចោលប្រេះប្រាំងចឹងហើយចាប់បើគេដើរកាត់ហើយត្រូវក្បាលគេគិតធ្វើយ៉ាងម៉េចទៅអវ៉ាមកពេលរៀនហើយចៅហែម៉ណេះមកជួយគ្រាយាយទៅងូតទឹកបន្តិច នឹងអាលទៅអាមេរិកលេងឪពុកធំឯងណាចៅមកមកមកចៅមកទៅអាមេរិកយាយអើនេះលុយទៅអាមេរិកនេះបាមកក្រោមមកមិនអញ្ចឹងទេគាត់នៅមិនស្ងៀមទេគាត់សួររហូតហ្នឹងតោះយាយទៅមួយទៅអាមេរិកលុយច្រើនទេទៅអាមេរិកទៅអាមេរិកហ៎អូយណែយាយមានលុយច្រើនណាស់ចៅមក ទៅមួយទឹកទៅអាមេរិកណាចាតោះមួយទឹកសិនទៅលោកយាយទៅលេងអាមេរិកណាចាមួយទឹកហើយចាំទៅបានអឺប្រយ័ត្នប្រយ័ត្នប្រយ័ត្នយាយប្រយ័ត្នធ្លាក់ណាតោងខ្ញុំជាប់ ហើយនឹងមិនក៏មុខស្អុយដូចកញ្ចប់បាញ់អញ្ចឹងនិយាយមិនចេញទេសួរថាកើតអីហ៎ហេតុអីក៏ឆ្លើយមកដូចជាមិនពីរោះភាសាអញ្ចឹងម៉ែនឹងណាគាត់ណាកាន់តែយ៉ាប់ហើយនិយាយពីថារកពីអីខ្លាញ់គ្មានទេគ្មានកូនប្រសាឯណាទ្រាំបានដូចខ្ញុំទេណាមើលចំការផង មើលថែម្ដាយក្មេកវង្វេងផងមើលសັດធាតទៀត ខ្លាចដាសីរបស់គេផ្ដេសផ្ដាគេមកជេរចែអេចអាហឹមចិត្តឈួតហើយនេះហើយគាត់យ៉ាងម៉េចហើយមើលខ្លួនអញទៅនោះចាំមិនចាស់គឺអញ្ចឹងហើយម៉ែគាត់បាននេះហើយ តាំងពីបងសុងគាត់ខូចមកខ្ញុំមកខ្លោចចិត្តបណ្ណាពេលតែឃើញម្ដាយខ្លួនឯងមានសភាពបែបនេះហើយឯងកុំលូច្រើនពេកធ្វើមិនទេនេះជាកម្មយើង ស្មាតតែខ្ញុំនេះចង់ឲ្យឯងពិបាកអញ្ចឹងអីហើយអូម៉ែគាត់បែបនេះមានតែយកគាត់ទៅនៅព្រំពេញទេទៅនៅជាមួយបងសែមព្រោះគាត់អាចយកម៉ែទៅពេទ្យបានហើយគេនឹងបានមើលគាត់ដិតដល់ជាងយើងហើយមានទាំងឆ្នាំដង្កូវយកមកពិសាទៀតផង។ កាន់តែប្រសាហើយបាទម៉ែមិនភ្លេចភ្លាំងច្រើនណាហើយនិយាយពីរឿងភ្លេចនេះណា វិញជាងភ្លេចតែភ្លឹងទៅទៀតខ្ញុំចង់ដាច់ខ្យល់ហើយពេលចាប់គាត់ម្ដងម្ដងនេះបានបងសែនគាត់យកទៅនៅជាមួយមែនច្បាស់ជាល្អហើយ បានម៉ែទៅនៅជាមួយមែនណាបងសប្បាយចិត្តណាស់ព្រោះអាចនៅចិត្តគ្រូប៉ែន ហើយគេនឹងតាមដាន សុខភាពរបស់គាត់ជារៀងរាល់ថ្ងៃចាមែនហើយមែនហើយខ្ញុំនេះណាសែនសប្បាយចិត្តរកអីមកថ្លែងមិនចេញទេពីព្រោះបានអ្នកមានគុណទៅនៅជាមួយជាមនុស្សដ៏សែនត្រជាក់ត្រជុំបងដឹងទេគ្រាន់តែលើថាម៉ែគាត់ឈឺណា ខ្ញុំនេះពិបាកចិត្តបាយក៏មិននឹកទឹកក៏មិនស្រេកថ្លើមប្រមាត់នេះស្ទើរតែប្រែបែកខ្ទេចអត់ទៅហើយរកពាក្យអ្វីមកនិយាយមិនបានទេណាមែនអត់ស្រីម៉ៅចាចាមែនហើយលោកស្រីអ្នកណាក៏និយាយដែរថាលោកស្រីនេះណា ដែលចេះបារម្ភយកចិត្តទុកដាក់ពីម្ដាយក្មេកដូចជាម្ដាយបង្កើតគាត់អញ្ចឹងពេចអង្គដើរទៅរកទៅ នៅស្រុកខ្មែរនេះចា អមអូម៉ែអាសុងអាសុងម៉ែអាសុងកូនមកពីអាមេរិកយាយអមនេះគឺជាបបយាយកូនមកគាត់យកមកដាក់ខោអាវរបស់គាត់ទៅច្រើនណាស់ម៉ាគាត់ណាបានត្រៀមរួចរាល់អស់ហើយពួកកូននេះបានរៀបចំរួចរាល់អស់ហើយម៉ែម៉ែមិនបាច់ដាក់ទៅច្រើនពេកទេកុំបារម្ភអី ពួកយើងឆាប់ទៅទៅបងទៅសិនហើយចា៎បាទបងព្រោះល្ងាចនេះបងណាត់ជាមួយគ្រូពេទ្យដើម្បីជួបអ្នកម្ដាយផងទៅអាមេរិកកូននេះអ្នកម៉ែទៅនៅជាមួយនឹងខ្ញុំណាអ្នកម៉ែណាកុំទៅណាចោលម៉ែណាកូនតោះម៉ែតោះបងទៅសិនហើយណាបាទបងបងទៅសិនហើយណាចាជម្រាបលាបាទបាទបងបាទយកម៉ែទៅអាមេរិកកូនណែយកម៉ែទៅអូយម៉ែ យប្រយ័ត្នណាម៉ែប្រយ័ត្នម៉ែណាកូនម៉ែណាកូន កុំចោលម៉ែណាកូន មួយមួយម៉ែប្រយ័ត្នផងម៉ែចាំងជាងវ័យព្រោះតែរាល់ថ្ងៃម៉ៃឡូប្រភពនៃធម៌ពលដើម្បីជោគជ័យ សាគ្រឿងស្រវឹងសូមកុំបាក់បោម៉ាដាមជាទីចាប់អារម្មណ៍របស់មនុស្សគ្រប់គ្នាម៉ាដាមក្រអូបជានិរន្តរ៍ Australian Dairy ផ្សាយទឹកដោះគោស្រស់លំដាប់ថ្នាក់ពិភពលោកអាចរកទិញបាននៅទូទាំង25ខេត្តក្រុង DT ប្រអប់ថ្មីរូបរាងថ្មីគុណភាពល្អដូចដើម DT ស្រស់ស្អាតលើសពីការរំពឹងទុកថ្នាំដុសធ្មេញ Colgate Salt Herbal អំបិលនិងសារធាតុផ្សំពីធម្មជាតិសម្រាប់អញ្ចាញរឹងមាំនិងធ្មេញមានសុខភាពល្អកាន់តែល្អឥតខ្ចោះស្រាបៀរកម្ពុជា ឈ្នះមេដាយមាស5ឆ្នាំជាប់ជាប់គ្នា ពីមុនសិលិចសិនអេសកូឡាឈ្នះរង្វាន់4លានរៀលចំនួន300រង្វាន់ Ice What the fun ពីសាវើកបង្កើនធមពលជំនួយ ការចងចាំបន្សាភាពត្រវឹងតែចាំងជាងវ័យព្រោះតែរាល់ថ្ងៃខំនាងម៉ៅអឺនាងម៉ៅ ដោយបាយអាយេហប់នាងម៉ៅអើយថ្លង់ទេហើយហៅប៉ណ្ណឹងមិនលឺហើយបាត់ក្បាលវាតណៃនេះហើយចំបាញ់កំពងកអីចាំមើលតើឲ្យឃើញមុខណានាងឯងភាសាបាយអើម៉ែ ម៉ែឃ្លានតរេណាកូម៉ែហូបបាយអត់ចូលទេណែម៉ែមានបាយអបសាភាសាទៅទាតរេនស្អីមើលតែកូនក្មេងទាស្កល់គ្រាប់អីនេះនៅជាមួយខ្ញុំណាម៉ែមិនមែនដូចនៅស្រុកម៉ែទេគិតថាខ្ញុំនឹងជាធនាគារឬក៏ម៉ាស៊ីន ATM ហ៎អូយស្លាប់ហើយម៉ែស្លាប់ហើយងាប់ហើយលោកព្រះហើយព្រះ ហើយមិនបាយធ្វើអញ្ចឹង ឃើញនឹងភ្នែកលឺនៅតិចនេះជួយធ្វើជាសាក់សៃផងចុះណានេះចំណាស់នេះហើយធ្វើដូចជាកូនក្មេងអត់ដឹងអីអញ្ចឹងនេះម៉ែមិនហូបក៏ហេតែចោះណាចាំអាចចាក់បាយចូលសឡធ្វើអីអូយបាយទ្រូងខ្ញុំស្លាប់ហើយនេះម៉ែចង់ហូបត្រេនម៉ែឃ្លានណាស់កូនម៉ែឃ្លានថ្លង់ណាម៉ែថ្លង់ណាស់ទាត្រេនស្អីចង់ស្រែកដល់ណាក៏ស្រែកទៅខ្ញុំមិនខ្វល់ទេខ្ញុំមិនមែនបងសានកូនប្រសាទដ៏ល្អរបស់ម៉ែទេ អូយចង់ស្អីទាណាឃ្លៀតរ៉េនមានបាយឲ្យហូបឲ្យហូបទៅអូនអើយម៉ែចង់ទូលេណាម៉ែឃ្លៀនទូលេ ដែរម៉ែម៉ែពិសាឲ្យបានច្រើនទៅណាចារ៉ាកូនចារ៉ាប៉ាទើបតែញ៉ាំបានពីពីម៉ាត់សោះកូនអាចឆ្អែតហើយហើយធុញ ប្រាប់ប៉ាបានទេថាហេតុអីឯងមិនដែរអញ្ចឹងទេណាប៉ាណាប៉ាយកលយាយមកនៅទីនេះជាមួយធ្វើអីបើគាត់ទៅ ជាអញ្ចឹងទៅហើយនឹងខ្ញុំធុញនឹងសម្ដីរបស់គាត់ធ្ងន់ណាស់ឈឺមិនចេះទ្រាំខ្លះទេមិនថាឲ្យចដូនឯងអញ្ចឹងហាគាត់គឺជាអ្នកមានគុណជាអ្នកបង្កើតប៉ាឲ្យស្គាល់ពលឺថ្ងៃចិញ្ចឹមបីបាច់ថែរក្សាប៉ាហើយចុះពេលនេះហេតុអីក៏ឯងតបស្នងឲ្យគាត់បែបនេះទៅវិញហ៎ខ្ញុំដឹងហើយតាប៉ាកតញ្ញូ តែគាត់ម្ដងចាំម្ដងវិញពិបាកធ្វើតាមណាឃើញអ្នកដើរទៅមុខបន្តិចមិនបានទេប្រើធ្វើនេះធ្វើនោះពិបាកណាប៉ាកូនណាប៉ាសុំរឿងមួយបានទេកូនរឿងអីប៉ាបើកូនធំទៅ សុំកូនធ្វើអ្វីដែលដូចជាប៉ាធ្វើនៅពេលនេះដូចដែលលោកប៉ាធ្វើចំពោះលោកយាយអញ្ចឹងបេះដូងកូននឹងបានដូចប៉ាដូចជាថ្ងៃនេះចាក់ជាមិនខាន ទៅសាបាយទៅណាកូនញ៉ាំទៅកូនញ៉ាំបាទម៉ែញ៉ាំទៅកូនអរគុណម៉ែកូនណាឆ្ងាញ់ណាកូន សូមស្រែកច្រៀងក្នុងនាមជាកូនសូមផ្ញើជូនដល់មនុស្សម្នាក់នោះគឺអ្នកម្ដាយដ៏ល្អចង់អើយម៉ែដឹងចង់អើយម៉ែអការតស៊ូនៃម៉ែពេលនឹងកូនតោ គ្រាមុន តែចិត្តម៉ែនៅបនស្រន់សូមឲ្យកូនកុំជួបទុកឡើយក្នុងកាវភ្នែកម៉ែគ្រប់ពេលមានតែកង្វល់ឥតស្បាយកាលកូននៅតូចម៉ែយាយរត់ទិញអីគេយាយដល់ពេលដោះកូនពូម៉ែរត់តែព្រួដាក់ថងឲ្យខ្ញុំមកដាក់អតិចតិច ចាងចាំតិចយាយហៅចាងទៅណាហើយមិនក៏មិនប្រាឲ្យមកទិញយាយសុកចិត្តមកទិញខ្លួនឯងចឹងនេះកូនចៅគេរវល់អស់ហើយនាងគ្មានអ្នកនៅផ្ទះទេបានជាដើមមកទិញខ្លួនឯងនឹងបានឥឡូវអាយយាយតែមួយមិនចង់ឲ្យកូនឃ្លាតឆ្ងាយនៃជាមិន ជាកូនមើលដឹងថាអ្វីគិតអ្វីក្តីស្រឡាញ់កប់ក្នុងដួងចិត្តបានត្រឹមគិតមិនអធិប្បាយយាយយាយភ្លេចលុយអាប់អូអូយហាយាយយាយយាយយាយមិនខាយាយអូយស្លាប់ហើយម៉ែយាយណែ ស្លាប់ហើយម៉ែអើយម៉ែនេះបើប៉ាវាបើឃើញណាដឹងតែប្តីខ្ញុំស្ដីឲ្យខ្ញុំហីហើយក្មេងពេញផ្ទះមិនក៏មកអញមិនប្រាមិនក៏ម៉ែដើរមកទិញខ្លួនអញបែបនេះឃើញហ៎បានកាំងងារធ្វើបាត់ហ៎មកជួយលើគាត់ឡើងយាយអូយមិនថាយាយនៅមិនធៀមទេឃើញហ៎បានកាំងងារធ្វើទៅតែបានលោកយាយមានត្រូវត្រណាទេលោកយាយណែលោក លោកជាអ្នកបើកឡាននឹងមែនបាទខ្ញុំគឺជាអ្នកបើកឡានប៉ុន្តែខ្ញុំគ្មានចេតនាទេឲ្យខ្ញុំសុំទោសផងចាំខ្ញុំជូនគាត់ទៅពេទ្យហើយលោកយាយស្លាប់ហើយគឺមានត្រូវថងណាអីអត់ហ្នឹងណែនាងម៉ៅយើងប្រែយកមើលគាត់នេះហើយឯងនេះបាត់ក្បាលទៅណាហ៎មិនតើគាត់ឡានបុកអញ្ចឹងគឺគឺបានទេយកគាត់ទៅពេទ្យណា ជួយយកខ្ញុំទៅពេទ្យមកលោកជេមកលោកជេមកមកមកចូលឡានទៅញ៉ៃញ៉ៃដល់ហើយគ្រីគាត់អត់ប្រយ័ត្នណាប្រយ័ត្នទេណាអូមិនណានមកខ្លាំងអូយសម្លាញ់ហើយនេះដែលលោកវាអាចលើកដើរបាននេះក្ដោះគោគាត់ទេចាំងជាងវ័យព្រោះតែ ប្រភពនៃធមពលដើម្បីជោគជ័យពិសាគ្រឿងស្រវឹងសូមកំបាក់បោម៉ាដាម ជាទីចាប់អារម្មណ៍របស់មនុស្សគ្រប់គ្នាម៉ាដាម ក្រអូបជានិរន្តរ៍ Australian Dairy ផ្សាយទឹកដោះគោស្រស់លំដាប់ថ្នាក់ពិភពលោកអាចរកទិញបាននៅទូទាំង25ខេត្តក្រុង DT ប្រអប់ថ្មីរូបរាងថ្មីគុណភាពល្អដូចដើម DT ស្រស់ស្អាតលើសពីការរំពឹងទុកថ្នាំដុសធ្មេញ Colgate Salt Herbal អំបិលនិងសារធាតុផ្សំពីធម្មជាតិសម្រាប់អញ្ចាញរឹងមាំនិងធ្មេញមានសុខភាពល្អកាន់តែល្អឥតខ្ចោះស្រាបៀរកម្ពុជាឈ្នះមេដៃមាស5ឆ្នាំជាប់ជាប់គ្នា ពី Monselixon Escola ឈ្នះរង្វាន់4លានរៀលចំនួន300រង្វាន់ Ice What the fun ពីសាវើបង្កើនធម៌ពលជំនួយការចងចាំបន្សាភាពត្រវឹងែចាំងជាងវ័យព្រោះតែរត់ថ្ងៃខំអឺ មនុស្សក្នុងផ្ទះទៅណាអស់ហើយជួលមកឲ្យធ្វើការមើលការខុសត្រូវក្នុងផ្ទះគ្រាន់តែមនុស្សចាស់ម្នាក់សោះក៏ឲ្យខ្លាចទៅជាបែបនេះ បងនេះខ្ញុំរវល់ណាស់ណា ការងារផ្ទះជាង100មុខខ្ញុំធ្វើទាំងអស់នេះមុននឹងគាត់ទៅជាបែបនេះខ្ញុំទៅផ្សារទិញផ្លែឈើ និងអាហារយកមកឲ្យគាត់ពិសាតែអ្នកណាទៅដឹងទៅ ថាគាត់នេះជប់រឿងបែបនេះខ្ញុំអាណិតគាត់ស្ទើរតែបែកទ្រូងហើយនេះបានហើយខ្ញុំនិយាយទៅតែខ្ញុំមិនចង់ស្ដាប់ពាក្យអត់ប្រយោជន៍ទេអ្នកគ្រូពេទ្យ អាការៈម្ដាយរបស់ខ្ញុំគាត់យ៉ាងម៉េចទៅហើយអ្នកគ្រូពេទ្យគាត់មិនប៉ះពាល់អីធ្ងន់ធ្ងរទេប៉ុន្តែជើងផ្នែកខាងស្ដាំរបស់គាត់ អាចនឹងមានបញ្ហាដោយសារតែគាត់ជាមនុស្សចាស់រងនឹងការដួលអញ្ចឹងដូច្នេះគួរតែឧស្សាហ៍ទៅមន្ទីរពេទ្យពិនិត្យមើលបន្តិចទៅតាមការកំណត់របស់គ្រូពេទ្យហើយនៅមានរឿងមួយទៀតដែលសំខាន់ជាងនេះពេលនេះការចងចាំរបស់គាត់មិនសូវល្អទេ ដូច្នេះសូមលោកមេត្តាកុំធ្វើអ្វីឲ្យប៉ះពាល់ដល់អារម្មណ៍របស់គាត់ហើយបើសិនជាអាចគឺឧស្សាហ៍នាំគាត់ទៅលំហែកាយឲ្យបានច្រើនតែបាទអ្នកគ្រូពេទ្យខ្ញុំនឹងធ្វើតាមអ្នកគ្រូពេទ្យណែនាំចា៎ខ្ញុំជម្រាបលាសិនហើយ ម៉ៅអើយម៉ៅបាយឆ្អិននៅយាយឃ្លានបាយណាស់ចៅអើយចៅចៅអើយនាងម៉ៅចាយាយយាយហៅខ្ញុំមកខ្ញុំមកដល់ហើយយាយហៅខ្ញុំច្រើនម៉េះមានការអីមែនយាយយាយឃ្លានណាយយាយឃ្លានបាយណាហាទៅប្រសាឲ្យមិញហ្នឹង នាងថាបាយខ្ញុំមិនទាន់យកទៅទុកផង ទេបាយអីនាងបាយនេះតាំងពីម្សិលមិញនឹងទេនាងច្រឡំមកហើយអូយលោកយាយវិញហើយនាងចានបាយទៅតែភាសាមិញតាលោកយាយចានបាយឆ្កែទេយាយទុកឲ្យឆ្កែ វាឃ្លានពេកយាយក៏ឲ្យវាស៊ីទៅហើយឥឡូវហ្នឹងឲ្យខ្ញុំធ្វើម៉េចលោកយាយចាញ់ចាញ់ចាញ់ដល់ហើយ ហើយវាមានរឿងស្អីទៀតហើយម៉ែឃ្លានបាយគាត់ទីពិសាប់ឯងម្ដងទៀតទៅតើអស់មកថាមិញនឹងសោះឥឡូវគាត់ទាប្រសាទៀតហើយឥឡូវនេះគាត់ស្រែកទាទាមិនឈប់សោះបានគ្រាន់តែបាយមួយចានសោះមិនក៏មិនយកឲ្យគាត់តើទៅយកបាយមកចាកុំឲ្យគាត់នេះបកកាយឃ្លានទៀតឲ្យសោះ នេះចាឃ្លានណោះខ្ញុំរាល់ថ្ងៃនេះខ្ញុំធុញនឹងរឹកពីយាយឯងខ្លាំងណាស់ចង់បាននេះចង់បាននោះមិនចេះចប់មិនចេះហើយស៊ីទេនេះលោកស្រីកុំធ្វើចិត្តណាស់គាត់អីលោកស្រី វាយចង់យូរហើយខ្ញុំសុំវណ្ណានាងម៉ៅកុំចូលជួយគាត់អសោះណាបើមិនចង់មានរឿងជាមួយយើងចងាញ់ណាសំឡបហោឆ្ងាញ់ណាស់ម៉ែចង់យូរហើយកូន Hmm. បើនាងឯងហ៊ានយករឿងហ្នឹងទៅប្រាប់ប្តីរបស់យើងនាងឯងចេញពីផ្ទះនេះទៅយើងមិនឲ្យឯងធ្វើការទៀតទេ លោកស្រីខ្ញុំសុំវល់ ចាំទុកក្នុងអត់បែងក្បាលនឹងឯងផងបើឯងចូលរឿងនេះតែប្រាប់ប្តីរបស់យើងប្រយ័ត្នអត់ការងារធ្វើទៅឆ្ងាញ់ណាស់ចៅអើយចៅ សូមស្លេចជ្រៀងក្នុងនាមជាកូនសូមផ្ញើជូនដល់មានម្នាក់ស្គាល់ផ្លូវណាទៅអាមេរិកទេផ្លូវណាទៅអាមេរិកប្រាប់ម៉ែបន្តិចមកម៉ែដឹងចង់អស់លោកយាយគឺខ្ញុំក៏ស្គាល់ដែរបាទខ្ញុំអត់ស្គាល់ទេ ប្រាប់ម៉ែបន្តិចមកអាមេរិកគេទៅផ្លូវណាប្រាប់អត់ស្គាល់ទេ ព្រាមុនតែចិត្តម៉ែនៅបនស្រន់សូមអើយកូនកុំជួបទុកឡើយក្នុងការលួភ្នែកម៉ែគ្រប់ពេលមានតែកង្វល់អត់ស្បើយអ្នកចៅចៅទូចមានការអីយាយផ្លូវណាទៅអាមេរិកចាថាម៉េចអញ្ចឹងប្រាប់យាយតិចមកយាយតលេងកូនយាយអូយអាមេរិកឆ្ងាយណាស់យាយអើយ តលជីយន្តហត់ទៅបានដល់អាមេរិកនៅទាំងនេះទេណែយាយយាយទឹកមកមុននឹងទេចាហើយអត់ទេយាយខ្ញុំអត់ស្គាល់ទេចាំម៉ែក្រោយពីក្មេងនឹងម៉ែទេចាគឺមិនអាមេរិកដូចនឹងជាមនុស្សដូចនៅទាំងនេះតែមួយមិនចង់ឲ្យកូនឃ្លាតឆ្ងាយ តអ្វីក្តីស្រឡាញ់កប់ក្នុងដួងចិត្តបានត្រឹមគិតមិនអធិប្បាយគ្រប់ពេលត្រេកអរមែនតែតែយំជំនួសនិយាយស្ពានជប់ភាពឯកាម៉ែបារំខ្លាចកូនចៅម៉ែចាំ Thank you. សូមឲ្យកុំបារម្ភកូនគ្មានថ្ងៃទៅណាចោលកូននៅកូននៅណាកូនពីក្មេងបាត់ចង្រោះណាកូននៅកូននៅជាមួយម៉ែអាជីអាសាមកចង់ជិះម៉ែកូនក៏នៅតែនៅជាមួយម៉ែណាដែលម៉ែម៉ែចាំជីវ័យព្រោះតែ សំរាមិនខ្លាចលំបាកយហូស្រស់ស្រាលដើម្បីគូក្លៀនដល់គូលើម៉ែកាលពីក្មេងនឹងម៉ែពេលចាំម៉ែខ្លាចណាស់ក៏ជាមនុស្សស្រីតែមួយមិនចង់អើយកូនឃ្លាតឆ្ងាយម៉ែខ្លាចណាស់ម៉ែមិននិយាយ នមើលថាអ្វីគិតអ្វីក្តីស្រឡាញ់ក៏ក្នុងដួងចិត្តបានត្រឹមគិតមិនដឹងថាបាយគ្រូពេលត្រេកអរម៉ែតែងតែយំជំនួសនិយាយស្ពាយចូលពីបែររកឯកាម៉ែបារំខ្លាចកូនចោលម៉ែខ្លាចណាស់កូនអើយ ហើយក៏ឃ្លេម៉ែចាំងជាងវ័យព្រោះតែរាល់ថ្ងៃខំម៉ៃឡូប្រភពនៃធម៌ពលដើម្បីជោគជ័យ សារគ្រឿងស្រវឹងសូមកុំបាក់បោម៉ាដាម ជាទីចាប់អារម្មណ៍របស់មនុស្សគ្រប់គ្នាម៉ាដាម ក្រអូបជានិរន្តរ៍ Australian Dairy ផ្សាយទឹកដោះគោស្រស់លំដាប់ថ្នាក់ពិភពលោកអាចរកទិញបាននៅទូទាំង25ខេត្តក្រុង DT ប្រអប់ថ្មីរូបរាងថ្មីគុណភាពល្អដូចដើម DT ស្រស់ស្អាតលើសពីការរំពឹងទុកថ្នាំដុសធ្មេញ Colgate Salt Herbal អំបិលនិងសារធាតុផ្សំពីធម្មជាតិសម្រាប់អញ្ចាញរឹងមាំនិងធ្មេញមានសុខភាពល្អកាន់តែល្អឥតខ្ចោះស្រាបៀរកម្ពុជា ឈ្នះមេដាយមាស5ឆ្នាំជាប់ជាប់គ្នា ពី Mon Selection អេសកូឡាឈ្នះរង្វាន់4លានរៀលចំនួន300រង្វាន់ Ice What the fun ពី Saver បង្កើនធម៌ពលជំនួយការចងចាំបន្សាភាពត្រវឹងែចាំងជាងវ័យព្រោះតែរាល់ថ្ងៃខំសិតតាមរបាល់ការមនុស្សមកតបមនុស្សចាស់ម្នាក់បាត់គ្មានខ្មៅអាណាដឹង ណែបងកុំមកក្បាលអាណាក្បាលអាណាណាខ្ញុំមិនមែនទំនេរដាល់តត់ខ្សែណាអូយឆ្ងល់សាញ់ឆ្ងល់សប្តាហ៍ថ្ងៃនេះខ្ញុំធនាគារ ATM មែនបាននាំរឿងដាក់ក្បាលខ្ញុំនេះអូយមើលខ្លួនឯងរាល់ថ្ងៃនេះរវល់កន្លែងណាខ្លះកោតតែហ៊ានហាមាត់និយាយទៅកើតមួយថ្ងៃមួយថ្ងៃគិតតែរបស់ព្រមព្រឹងហ្នឹងមែនទេយកលុយទៅបំផ្លាញអារឿងអត់ប្រយោជន៍ណែបងទោះជាខ្ញុំទិញរបស់ brand ណាក៏ខ្ញុំមិនបានយកលុយបងមកទិញដែរ នេះខ្ញុំទិញលុយខ្ញុំក៏មិនឡាយឡាក់ដាក់ខ្ញុំទេបានហើយបានហើយប៉ាម៉ាក់រវល់តាឆ្លោះគ្នានឹងហើយលោកយាយបាត់ពីផ្ទះរំតងឃើញផងបើម៉ែខ្ញុំកើតអីមិនល្អនោះគុំសង្ឃឹមថាខ្ញុំលើកលែងឲ្យអ្នកទាំងអស់គ្នាអសោះការ៉ុតមិនកែ មានតែអញអញប៉ាសាក់ទេទៅជឿនទៅមើលក្រែងលោកគាត់ជួយរកលោកយាយឃើញគេមិនសប្បាយចិត្តជាមួយពួកឯងទេ គេប្រកាសជាខឹងប៉ាដាច់ក្បាលដាច់កន្ទុយចំខានទេហើយរឿងធំប៉ុណ្ណឹងទៅហើយនេះហើយឈឺក្បាលណាស់ខ្ញុំអុយឈឺក្បាលឈឺក្បាលមើលតាមអើវាទៀតហ៎ពលຕົកដល់ហើយ 不哭。 អាសុងអាសែមអាជឿនមហូបបាយកូនណាជប់បាយណាកូនណាកំរត់លេងពេកមកលឿនមកកូនម៉ែទុកសាច់ឲ្យនេះកូននេះសល់តែបីដុំទេណែមិនហូបម៉ែហូបអស់ហើយកូនណាមកមកលឿនមកកូន កុំទៅចោលម៉ែមកវិញកូនម្ដាយកូនកូនណាមកវិញកុំរត់កូនមានឃើញកូនជ័យទេកូនអាសែន អាជឿននេះម៉ែណាកូនពូម៉ែពេញស្មាននេះហើយអត់ឃើញពួកវាមកជួបខ្ញុំចឹងក្នុងនាមជាកូនសូមផ្ញើជូនដូនជួយរកកូនខ្ញុំផងនោះគឺអ្នកមិនមែនទេ cồn bà hơi cồn cồn anh từ điên đây nè ម៉ែនៅនេះអាចជឿនកូនមកវិញហើយអីមានតែកង្វល់អត់ស្បាយកាលកូននឹងដូចម៉ែព្រួយនឹងកូនហើយកូននៅណាម៉ែរត់តែព្រួយកូនចាំជាម៉ែខំដើររកកូនអត់បាយអត់ទឹកកូនគ្មានសុំ តាជឿណាកូនវាទៅអាមេរិកហើយស្គាល់ទេមិនចង់អើយក៏អាស័យវានៅអាមេរិកអាសុំវានៅអាមេរិកស្គាល់ដែរទេចាអត់ស្គាល់ទេយាយស្គាល់អត់ចាអត់ស្គាល់ទេចាក្នុងដួងជើងបានត្រឹមគិតអាស័យគ្រូពីលបែកអូ ម៉ែរកកូនអាសូអាសែមអាជឿនកូនកូននៅអាមេរិកកូនខ្ញុំ កូនឃើញកូនខ្ញុំនៅអាមេរិកទេកូនគ្មានថ្ងៃទៅណាចូលទេបាទ កូនម្ដាយឃើញកូនខ្ញុំទេ កូនអាសុកអាសែមអាជឿនឃើញកូនខ្ញុំទេ កូនខ្ញុំអាសុងអាសែមអាជឿន 手。 ចាំងជាងវ័យព្រោះតែរាល់ថ្ងៃខំម៉ៃឡូប្រភពនៃធម៌ពលដើម្បីជោគជ័យសាគ្រឿងស្រវឹងសូមកុំបាក់បោម៉ាដាមជាទីចាប់អារម្មណ៍របស់មនុស្សគ្រប់គ្នាម៉ាដាម ក្រអូបជានិរន្តរ៍ Australian Dairy ផ្សាយទឹកដោះគោស្រស់លំដាប់ថ្នាក់ពិភពលោកអាចរកទិញបាននៅទូទាំង25ខេត្តក្រុង DT ប្រអប់ថ្មីរូបរាងថ្មីគុណភាពល្អដូចដើម DT ស្រស់ស្អាតលើសពីការរំពឹងទុកថ្នាំដុសធ្មេញ Colgate Salt Herbal អំបិលនិងសារធាតុផ្សំពីធម្មជាតិសម្រាប់អញ្ចាញរឹងមាំនិងធ្មេញមានសុខភាពល្អកាន់តែល្អឥតខ្ចោះស្រាបៀរកម្ពុជាឈ្នះមេដៃមាស5ឆ្នាំជាប់ជាប់គ្នា ពី Monson Selection អេសកូឡា គ្នារង្វាន់4លានរៀលចំនួន300រង្វាន់ Ice what the fun ពីសាវើបង្កើនធម៌ពលជំនួយការចងចាំបន្សាភាពត្រវឹងម៉ែចាំងជាងវ័យព្រោះតែរត់ថ្ងៃខំមែវមែវមែវមែវមែវមែវ

យើងមិនដែលស្គាល់ឯងទេយើងមិនដែលស្គាល់ខ្ញុំគុណមកសូមផ្ញើជូនដល់មកចាំគុណបានទេទេខ្ញុំសាណាម៉ែទេយើងមិនដែលស្គាល់ឯងទេកូនយើងម៉ែដឹងចង់អើនៅអាមេរិកតែណោះកាតស៊ូម៉ែចាំបានទេថាម៉ែចង់ទៅលេងអាមេរិកទៅលេងបងស្រី តែខ្ញុំនេះរវល់មិនបានជូនម៉ែទៅថ្ងៃនេះខ្ញុំជូនម៉ែទៅលេងណាម៉ែអាមរិកកាលគ្រាមុនតែចិត្តម៉ែនៅបងស្រងសូមអើយកូនបានកុំជួបទុកអើយកូនមិនដា ក្នុងការផ្លែកម៉ែម៉ែនឹកឯងណាស់អាសេកុំអត់ស្បាយកោកូនបានទូចម៉ែព្រួយនឹងហើយខ្ញុំកូនម៉ែកូនធំម៉ែរឹកតែព្រួយជើងទៅផ្ទះជើងវិញណាម៉ែចាំងជាងវ័យព្រួយខ្ញុំមកយកម៉ែទៅផ្ទះជើងវិញណាម៉ែគ្មានសំទៅផ្ទះវិញយាយកូនទៅលេងអាសោអី ចាំម៉ែទៅផ្ទះតែលេងអាសងបងឯងវាឃ្លាតបាយហើយណា អាសងណាមិនចង់អើយកូនឃ្លាតឆ្ងាយកូនម៉ែមិននិយាយតែកូនមើលបានថាម៉ែគិតអ្វីក្តីស្រឡាញ់ក៏ក្នុងដួងចិត្តបានត្រឹមគិតមិនដឹង ពិបាកកុំណែគ្រូអាសាត្រៃខម៉ែតែងតែយំជំនួសនេះជីឈប់យំទៅណាកូនណាតែលេងអាសាឯកណាកូនណាតែលេងអាសារំខានកូនជើបានជួបអាសំហើយកូន ប្រហែលគុំគុំនៅជាមួយម៉ែពេលនេះជោគជ័យគុំក៏នៅតែនៅជាមួយម៉ែណាស់អ្នកម៉ែញ៉ាំបាយគុំមកជុំតែម្នាក់គុំដែលធ្វើឲ្យម៉ែខ្លាចជាបែបនេះកូនឃើញម៉ែញ៉ាំបាយកុំយល់កូនមិនទាន់បាននូវសងគុណម៉ែផងមានតែធ្វើឲ្យម៉ែរងទុក្ខ ឲ្យកូនសុំទោសម៉ែតែមួយអឺមិនចង់អើយកូនពិតជាខុសណាស់ម៉ែមិនម៉ែតែកូនមើលដឹងថាឲ្យខ្ញុំសុំទោសណាម៉ែញ៉ាំបាយខ្ញុំជាអ្នកធ្វើខុសលើម៉ែញ៉ាំបាយកូនទោះដែលកូនបានធ្វើម៉ែមិនអាចលើកលែងឲ្យកូនបានទេ កូនខុសធ្ងន់ណាស់ម៉ែជាប់ភាពឯកាម៉ែបារំខ្លាចកូនចោលម៉ែចាំខ្ញុំជាកូនអកតញ្ញូដែលមិនចង់ឲ្យម៉ែនៅជាមួយព្រោះតែខ្ញុំខ្លាចពិបាកដល់ខ្លួនឯង គ្រាមុនតែចិត្តម៉ែនៅបនស្រន់សូមឲ្យកូនខ្ញុំក៏ខកដែរជួបទុកលើតែកន្លងមកក្នុងកាវភ្នែកខ្ញុំមិនសូវពេញចិត្តនឹងម៉ែមានតែខ្ញុំខុញនឹងម៉ែអត់ស្បាយកាលកូននៅតូចម៉ែខ្ញុំសូមខមាទោសម៉ែផងចុះថ្ងៃនេះកូនធំម៉ែរត់តែព្រួម៉ែចាំងជាងវ័យព្រោះតែរត់ថ្ងៃ មានសំរាមិនខ្លាចលំបាកញើហូរស្រស់ស្រាលដើម្បីគូកូនស្លោឆ្ងាញ់កូនស្លោឆ្ងាញ់ស្លោឆ្ងាញ់ខ្ញុំសម្ដីមិនល្អដាក់យាយអើយកូនឃ្លាតឆ្ងាយខ្ញុំស្រែកដាក់យាយម៉ែមិននិយាយ ញ៉ាំខ្ញុំស្គាល់ចាស់មិនស្គាល់ក្មេងគិតអ្វីក្តីស្រឡាញ់កប់ក្នុងដួងខ្ញុំចិញ្ចៅអកតញ្ញូឲ្យខ្ញុំសុំទោសយាយទីបាយគ្រូទៀនត្រែកខម៉ែតែងតែយំជំនួសនិយាយស្ពាយជប់ហៀបឯកាឆ្ងាយណាស់កូនម៉ែបារម្ភខ្លាចឆ្ងាយណាស់កូន ទៅម៉ែទៅណាកូន ខ្ញុំជូនម៉ែទៅជូនទៅណាម៉ែតោះលឿនមក ទៅណាកូនទៅជួបបងសុងមកអូអាសុងនៅ អាមេរិកកូនណៃមកម៉ែអាសុងលឿនទៅអាមេរិកចាឲ្យលឿនតិចមកម៉ែឲ្យលឿនឡើងអាចទៅជួបបងសុងអាសុងឲ្យលឿនតិចមើលម៉ែឲ្យលឿនអឺឲ្យលឿនទៅម៉ែឲ្យលឿនតិចមើលឲ្យកូនទៅ កូនម៉ែអញកូនម៉ែម៉ែខ្ញុំដឹងថាម៉ែចង់ជួបកូនប្រុសម៉ែម្នាក់ទៀតត្រូវអត់ចាកូនបើចង់ជួបអសរបានម៉ែអញ្ចឹងម៉ែស្ដាប់ខ្ញុំណាលក់ម៉ូតូដុសម៉ែឃើញអត់ម៉ែឡើងជិះម៉ូតូនឹងទៅជាមួយគាត់ទៅគាត់នឹងជួបម៉ែទៅជួបបងសុងហើយ អាសុងនៅអាមេរិកនឹងឯកូនណាចាម៉ែពិតជាចង់ជួបគាត់មែនអត់ចង់ជួបអាសុងណាកូនបើចង់ជួបម៉ែជិះម៉ូតូដុំនឹងទៅជាមួយគាត់ទៅណាបានជួបគាត់ហើយទៅអាមេរិកកូនណាអឺម៉ូតូខ្ញុំទៅអាចាឡើងជិះទៅម៉ែ ទៅជួបបងសុំទៅជួបបងសុំបានសុំណាចាចាម៉ែទៅអាមេរិកចាទៅជួបបងសុំម៉ែបានទៅអាទៅលឿនទៅ កូនតទួលហើយឯលើម៉ែចាំ សុំលេងលេងច្បាំងដូចកាលគ្រាមុន តែចិត្តម៉ែនៅបនស្រន់សូមឲ្យកូនកុំជួបទុកឡើយ ក្នុងកៅភ្នែកម៉ែគ្រប់ពេលមានតែកង្វល់ឥតស្បើយកាលកូននៅតូចម៉ែព្រួយនឹងហើយដល់ពេលកូនធំម៉ែរឹកតែព្រួម៉ែចាំងជាងវ័យព្រោះតែរាល់ថ្ងៃខំគ្មានសំរាមិនខ្លាចលំបាកញើហូរស្រស់ស្រាយដើម្បីកូន គិតថាធ្វើឲ្យម៉ែពិបាកទេតែការធ្វើពង្រឹងកតែរបស់ខ្ញុំខ្ញុំបានធ្វើវាឲ្យខ្ញុំសោកស្ដាយព្រោះទទួលម៉ែចោលគិតតែពីការងារលុយបុណ្យស័ក្តិកិត្តិយសតែទីបំផុតទើបខ្ញុំដឹងថាការរងចាំរបស់អ្នកមានគុណហើយរបស់ទាំងធ្វើឲ្យខ្ញុំមានការសោកស្ដាយក្នុងដួងចិត្តព្រោះថាខ្ញុំមិនដែលគិតពីម៉ែខ្ញុំគិតតែពីបុណ្យស័ក្តិ ការងារតែទីបំផុតទើបខ្ញុំដឹងថាម៉ែចិញ្ចឹមកូនដោយមិនយល់ពីអ្វីទាំងអស់មិនគិតថានឿយមិនគិតថាហត់ម៉ែទ្រាំលំបាកគ្រប់បែបយ៉ាងម៉ែបីបាច់កូនតាំងពីកូននៅតូចរហូតដល់កូននឹងក្តីម៉ែមិនចង់បានអ្វីពីកូនតែកូនវិញមិនបានចិញ្ចឹមម៉ែឲ្យបានរស់សុខស្រួលដូចជាអ្នកដទៃ កូនពិតជាស្ដាយចំពោះកំហុសខ្លួនឯងដែលបានកើតឡើងកូនសោកស្ដាយដែលបានទុកឲ្យម៉ែខ្លាចជាម៉ែបានជាក្រហមម៉ែល្អណាស់ចំពោះកូនម៉ែចិញ្ចឹមកូន10នាក់រស់បានជោគជ័យតែកូន10នាក់ចិញ្ចឹមម៉ែរស់មិនបានទេណាអ្នកម៉ែម៉ែចាំជាវ័យព្រោះតែរាល់ថ្ងៃខំគ្មានសង ូស្រស់ស្រើដើម្បីគូនម៉ែកាពីក្មេងនឹងម៉ែពេលចាំគឺមិនប្រឡើយជាមនុស្សស្រីតែមួយមិនចង់ឲ្យកូនឃ្លាតឆ្ងាយម៉ែមិននិយាយតែកូនមើលដឹងថាម៉ែគិតអ្វីក្តីស្រឡាញ់ កប់ក្នុងដួងចិត្តបានត្រឹមគិតមិនអธิបាយគ្រប់ពេលត្រេកអរម៉ែតែងតែយំជំនួសនិយាយស្ពាយជាប់ភាពឯកាម៉ែបារម្ភខ្លាចកូនចោលម៉ែចាំ